ណាហើយសុំងាយតិចចុះមិនមែនអួតប្រពន្ធខ្លួនឯងទេប៉ុន្តែ ខ្ញុំត្រូវតែលើកប្រពន្ធខ្លួនឯងចឹងពោះរឿងអស់អញ្ចឹងអញ្ចឹងគឺគាត់អត់មានឲ្យខ្ញុំខ្វល់ទេគាត់គិតទាំងអស់តាំងពីថ្ងៃតាំងពីខែតាំងពីម៉ោងតាំងពីស្អីគាត់ហៅអាចារ្យទៅពិគ្រោះណាបង្កើតបាន ជាកម្មវិធីមួយម៉ោងប្រហែលធ្វើអីម៉ោងប្រហែលធ្វើអី នឹងកត់លំអិតណាស់ណាយាយរងអរគុណភរិយាខ្ញុំដែរណាអរគុណទេវតាដែលផ្សំគុំខ្ញុំឲ្យខ្ញុំជួបប្រពន្ធរបស់ខ្ញុំនេះអូប្រេងមិនប្រាត់បើសិនជាខ្ញុំគ្មានប្រពន្ធនឹងទេណានិយាយឲ្យពិតបើមិនមានប្រពន្ធធន់នឹងទេប្រហែលជាហ៊ុនសែនឈរជើងមិនបានយូរទេប៉ុន្តែដោយសារតែខ្ញុំមានប្រពន្ធល្អ អញ្ចឹងប្រពន្ធខ្ញុំក៏រួមដំណើរជាមួយខ្ញុំក៏បានល្អបានកូនមកក៏អប់រំបានល្អឥឡូវកំពុងតែបន្តអប់រំចៅទៀតប៉ុន្តែ ខ្ញុំក៏មិនតាន់ប្រកាសខ្លួនឯងថាជាគ្រូជោគជ័យឥឡូវទេសង្កត់តបប្រាប់ហើយ ផលិតផលពីសហរដ្ឋអាមេរិកមក P-Bound ឯកទេសព្យាបាលលេខ1សន្លាក់ឆ្អឹងក្រពះពោះវៀនរ៉ាំរ៉ៃឈឺចង្កេះឈឺក្នុងអាងត្រគាកក្រហាយបាតដៃបាតជើងបញ្ជាទិញឥឡូវនេះ មានបញ្ចុះតម្លៃពិសេសរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667និង092 96 96 67